អណ្ណាមិត្តភ័ក្តិរបស់តេងម៉ូទំលាយអារម្មណ៍ទាំងរន្ធត់លើកដំបង ក្រោយប៉ូលីសចាប់ខ្លួននៅប្រលានយន្តហោះនៅព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2022នេះអណ្ណាពិធីករណីល្បីឈ្មោះនិងត្រូវជាមិត្តភ័ក្តិជិតស្និទ្ធរបស់តេងម៉ូបានវិលត្រឡប់ចូលប្រទេសថៃវិញហើយក្រោយចេញធ្វើដំណើរកំសាន្តនៅក្រៅប្រទេសអស់មួយរយៈធំ។ យ៉ាងណាមិញយោងតាមការរាយការណ៍បានបង្ហាញថាគ្រាន់តែអាណាបានឈានដល់ទីតាំងប្រលានយន្តហោះសវណ្ណភូមិថៃភ្លាមក្រមប៉ូលីសអន្តោប្រវេសន៍ថៃក៏បានកាន់ដីកាចាប់ខ្លួនភ្លាមភ្លាមនាវេលាម៉ោង5:55នាទីព្រឹកដើម្បីចូលខ្លួនទទួលស្គាល់ ការចោទប្រកាន់និងដោះស្រាយរឿងក្តីដែលពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងតាមអនឡាញមុននេះបន្តិចគេបានឃើញពិធីការនីអាណាបង្ហោះសារជាលើកដំបូង។ ក្រោយប៉ូលីសចាប់ខ្លួនថា សិទ្ធិរបស់ជនជាប់ចោតមិនមានសោះឡើយមន្ត្រីប៉ូលីសអន្តោប្រវេសន៍តាមថតរូបថតឃ្លីបតាំងតែ2នាទីចុះពីលើយន្តហោះភ្លាមភ្លាមស្វាគមន៍មកកាន់ប្រទេសថៃ គួរបញ្ជាក់ឲ្យដឹងដែរថារឿងក្តីរបស់អាណាគឺផ្ទុះឡើងនៅថ្ងៃទី25ខែឧសភាឆ្នាំ2022កន្លងទៅនេះដោយគេបានចោទប្រកាន់នាងពីបទរួមគំនិតគ្នា លួចឆ្នោតតាមអនឡាញ ដែលជាទង្វើឆោបោកដល់ប្រជាជនឲ្យលងជឿប្រមូលទ្រព្យសម្បត្តិស៊ីសងរួមគ្នាគ្មានការអនុញ្ញាត ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ